ចិត្តធ្វើភ្លឺទងដឹងរឿងក្រំសហៀងសងចិនតុងទ្រម ព្រោះខ្លាចបាត់អូល្ងងណាមែនទេ មិនហ៊ានឈប់ស្នេហ៍ស្ងួនទាំងដឹងថាអូនធ្លាប់ខំនឹងបងមកហើយ តែទីបំផុតអូនអ្នកប្រាប់សុំលីបងឲ្យថែខ្លួនផងពេលអត់ពីថ្លៃអូនសុំយកគេអ្នកថ្មីអាចផ្ដល់អូនស្រីក្រុមរលវៃវៃដែលរូបស្រីថ្លៃអូនត្រូវការ សូមយំពេលនេះពេលចុងក្រោយយំឲ្យអងភាពឈឺផ្សាយំឲ្យអងដួងចិនដែរស្នេហ៍ពេសូមយំឲ្យអរុញចាចេញទៅសូមអូននៅនឹងគេបានសង អោអនុសា យើងបានសាងរាប់មិនអស់មិនគូឡើយសចុងក្រោយត្រូវបែកងាយណាស់មែនទេ ទៅចូលបងទាំងទឹកភ្នែកអារម្មណ៍ស្ទើរបែកទាំងហូរទឹកភ្នែកព្រោះនឹកថ្លៃ សូមយំពេលនេះពេលចុងក្រោយយំឲ្យអង្គភាពឈឺផ្សាយំឲ្យអង្គដួងចិនដែរស្នេហ៍ពើសូមយំឲ្យអរុញចាចេញទៅសូមអូននៅនឹងគេបានសោ ពេលនេះពេលចុងក្រោយយំឲ្យអងភាពឈឺផ្សាយំឲ្យអងដួងចិត្តដែរស្នេហ៍ពេលសូមយំឲ្យអរុញចាចេញទៅសូមអូននៅនឹងគេបានសូម អូននៅនឹងគេបានសង